រាបសួរជំរាបសួរបងប្អូនជំរាបសួរបាទថ្ងៃនេះមកតេស្តបាទតេស្តម៉ាស៊ីនជួសជុលអគុយត្រៀមផ្ញើឲ្យភ្ញៀវបងប្អូនហ្នឹងហើយឥឡូវគ្មានអីច្រើនទេខ្ញុំក៏មកតេស្តអគុយដដែលដដែលហើយហ្នឹងហើយហើយនឹងមកបង្ហាញពីការប្រើម៉ាស៊ីនផងបាទជាលើកដំបូងហ្នឹងហើយគឺជាទូទៅយើងប្រើម៉ាស៊ីនបាទប្រើម៉ាស៊ីនជួសជុលអគុយយើងត្រូវមានឧបករណ៍បាទម៉ាស៊ីនបាទម៉ាស៊ីន wash CCA នេះមួយ ហើយនឹងបាទបរតបាទបរតសម្រាប់បូមទឹកអាសិចបាទវាស់ទឹកអាសិចមុននឹងការជួសជុលហើយមួយទៀតបើថាយើងជួសជុលបងប្អូនមុននឹងយើងជួសជុលហ្នឹងយើងត្រូវសង្កេតអាគុយថាអាគុយហ្នឹងក្នុងផ្លាកអាគុយហ្នឹងវាខូចច្រើនឬអត់បាទក្នុងផ្លាកវាខូចច្រើនយើងជួនកាលយើងអាចជួសជុលវាអត់ឡើងហ្នឹងហើយវាច្រើនយ៉ាងបងប្អូនហ្នឹងហើយការជួសជុលមិនមែនតែចេះតែជួសជុលទេហ្នឹងហើយ នេះប្រើជើងកាមេរ៉ាថ្មីដោយអត់សូវស្ទាត់ដៃសោះបាទឥឡូវចាប់ដើមបាទអឺចង់បញ្ជាក់មួយទៀតគឺគេចង់និយាយថាបាទបើយើងជួសជុលអាគុយហើយករណីដែលថាមានអាគុយហ្នឹងវាខូចក្នុងបន្ទប់ណាមួយបងប្អូនបើខូចទាំងអស់វាពុះហើយពេលយើងគៀបបាទគៀបទៅកាប់អីទៅហើយបើកម៉ាស៊ីនដើមសិនទៅហើយហើយនឹងបន្ទប់ណាដែលថាវាវាពុះអត់ វាអត់ពុះចង់និយាយថាវាខូចមកបន្ទប់អញ្ចឹងមានន័យថាគេឲ្យយើងហ្នឹងបូមបាទបូមទឹកអាសិចហ្នឹងចេញឲ្យអស់ហើយអាបន្ទប់ដែលពុះបាទបន្ទប់ដែលពុះហ្នឹងយើងដាក់ទឹកទឹកបរិសុទ្ធហ្នឹងឬមួយក៏ទឹកសុទ្ធសម្រាប់ចាក់អគុយហ្នឹងដាក់ទាំងអស់ទៅដែលបន្ទប់ដែលពុះហ្នឹងហើយបើបន្ទប់មិនពុះយើងត្រូវយើងត្រូវយកទឹកអាសិចបាទទឹកអាសិចលេខ1 1.5 250បាទលេខទឹកអាសិចណាហ្នឹងហើយជាទូទៅបាទដូចក្នុងប្រອດនេះបាទមើលអត់ឃើញណាចាប់នឹងដាក់ឲ្យមើលដាក់មើលឈប់បងប្អូនឃើញដែរពណ៌ក្រហមនេះគឺជាជាលេខទឹកអាសិចហើយពណ៌ក្រហមពណ៌សបងប្អូនពណ៌ស 1250ហ្នឹងគឺຂະຫນາດទឹកអាសិចដែលល្អវានៅក្នុងរវាងពណ៌ខៀវបាទពណ៌បេតងហើយនិងពណ៌សបងប្អូនគឺវីដេអូសាមុនខ្ញុំបាននិយាយហើយហើយហ្នឹងហើយគេឲ្យយើងនឹងយកទឹកអាសិចនឹងមកសិនដាក់ក្នុងបន្ទប់បាទក្នុងបន្ទប់ដែលថាវាអត់ពុះណាបងប្អូនបន្ទប់ណាក៏ដោយដែលវាអត់ពុះនឹងយើងដាក់យើងបញ្ឆោតវាសិនគេហៅថាបញ្ឆោតវាសិនហើយយើងបាញ់ទៅយើងជួសជុលទៅហ្នឹងហើយ សិនយើងបើកប្រភេទចរន្តបាទចរន្តហ្នឹងហើយចរន្តគេហៅ hertz របស់វាហ្នឹងដើម្បីឲ្យវាបាញ់បាទបាញ់រំលាយទៅអសិចហ្នឹងហើយអូខេឥឡូវចាប់ដើមតែម្ដងខ្ញុំបើកភ្លើង220ចូលសិនខ្ញុំបានដោតបាទដោតកង្តាក់រួចហើយដោតដូចរួចហើយហ្នឹងហើយពេលយើងបើកបាទពេលយើងបើកអញ្ចឹងបាទខ្ញុំសុំបញ្ជាក់បន្តិចបងប្អូនហ្នឹងហើយសម្រាប់តិជនដែលកំងអីវ៉ាន់ទៅហ្នឹងបាទ គឺដំបូងមកអស់មុននឹងបើកម៉ាស៊ីនទាំងអស់ហ្នឹងយើងបិទវីលីនទាំងអស់ហ្នឹងបិទចោលសិនចោលឲ្យអស់ហើយ discounter មួយនេះមួយនេះយើងក៏បិទចោលដែរចោលឲ្យអស់សិនកុំឲ្យវាបញ្ចេញមកទាំងអស់ហ្នឹងហើយហើយសឹមយើងយកទៅកាប់ទៅគៀបជាមួយក្បាលបោកមុនដកមុនក៏បានសាច់ទៅយើងហ្នឹងហើយហើយយើងក៏បើក discounter បើកមកវាអត់ទាន់មានដូចថាធ្វើការអីទេ ហើយអានេះសម្រាប់បាទសម្រាប់ចម្លើងវល់ហើយនឹងអំពែអានេះសម្រាប់ឡុកចរន្តឡុកចរន្តមានន័យថាម៉េចគឺមានន័យថាគេការពារយើងបើកឧទាហរណ៍ថាយើងបើកអំពែយើងចម្លើងអំពែពោះឃើញដែរបងប្អូនឃើញនៅការវាឡើងខ្ពស់អញ្ចឹងវាអាចធ្វើឲ្យអាគុយនឹងខូចបានឬមួយក៏ម៉ាស៊ីននេះទូនេះខូចបានហើយតែអញ្ចឹងគឺឲ្យយើងឡុកសិនយើងដាក់ដំណា ហ្នឹងហើយយើងដាក់ចំណាយអញ្ចឹងទៅទោះបីយើងតម្លើងទៀតក៏វាអត់ទៅដែរបាទយើងឡុកចរន្តវាវាអត់ទៅលើសទេឃើញទេហើយបើថាយើងបន្ថែមអានេះគឺវាឡើងតាមទៀតឃើញទេបងអូនគឺគេការពារអូខេឥឡូវខ្ញុំបញ្ចុះអានេះបន្តិចសិនហ្នឹងហើយមួយនេះឡុកចរន្តមួយនេះតម្លើងវ៉លតម្លើងអំពែហើយមួយនេះគឺប្រភេទអឺមកឲ្យនឹងក្លិនមកហើយ មួយនេះគឺគេហៅ step បាទ step សម្រាប់សម្រាប់បាញ់ចរន្តអគុយបាទពេលយើងបើកទៅវាមានចូលធ្វើការហ្នឹងហើយហើយយើងបើកទៅមកយើងចូលឲ្យវាបាញ់ step ណាហើយអានេះសម្រាប់យើងបាញ់ step លឿន step យឺតគឺបាញ់ហឺតទៅហ្នឹងយើងមួលទៅបាទតែដែរឃើញបាញ់ទេ ហ្នឹងហើយហើយយើងតម្លើងមកវាក៏បាញ់តាមនឹងទៅយឺតលឿនអីចឹងទៅហើយតម្លើងអំពីអតិទៀតមកវាក៏បាញ់តាមនឹងទៅបាទអានេះយើងលុកចរន្តវាហ្នឹងហើយយើងបើកបន្ថែមក៏បានបាទហ្នឹងហើយអានេះគាត់ទៅមកដូចថាបង្ហាញបាទតេសមុននឹងផ្ញើឲ្យភ្ញៀវបងប្អូនណាហ្នឹងហើយអគុយដដែលបាទឥឡូវមានមានពពុះអេបអេបមកហើយ ហ្នឹងហើយមានពពុះមកហើយហើយពេលយើងជួសជុលអាគុយបងប្អូនពេលយើងជួសជុលអាគុយយើងជាដំបងយើងតម្លើងទៅដល់បាទកំអុយលើសពី40អំពែបាទបាទអាគុយចិត្ត អគុយ7អគុយ8អីកុំឲ្យលើសពី40ប្រហែលជាយើងសង្កេតមើលបើថាអគុយមានដូចថាកម្ដៅកម្ដៅអ៊ុនអ៊ុនមកហើយយើងក៏បធូរវិញយើងកុំឲ្យកំបាញ់លើសពី40អំពែបធូរមកត្រឹម20អំពែជាងហ្នឹងហើយហើយស្តេបនេះយើងចង់បាញ់បាញ់ញាប់បាញ់យឺតបាទហ្នឹងបាញ់ហឺតវាគេហៅហឺតចរន្តទៅបាញ់លាយទៅអីចឹងបងប្អូន ឬមួយក៏យើងដាក់មកឲ្យវាបាញ់អាបាញ់យូរត្រាំតិចទៅហើយសិនតលាក់ហ្នឹងហើយអានេះអាសម្រាប់ហើយនឹងបាញ់វាស្មើគ្នាអានេះយើងសេរីទៅវាមិនចូលបាញ់ហ្នឹងវាមានកាត់ប្រយោជន៍ផ្សេងគ្នាឃើញទេត្រាំវាត្រាំយូរជាង ហ្នឹងហើយបងប្អូនបានទៅក៏បងប្អូនទៅសិក្សាបន្ថែមហ្នឹងហើយបាទនេះសេរីវល់សេរីពៀដែលប្រាប់មិញអានេះឡុកចរន្តបើជាទូទៅបើយើងដឹងហើយយើងប្រើដៃតែមួយយើងបើកអាឡុកចរន្តនេះអស់ទៅហើយចាំចាំចាំយើងមកសេរីអានេះតាមក្រោយវិញហ្នឹងហើយចាំយើងមកសេរីតាមក្រោយហើយនេះអាស្ទេបបាទចង្វាក់វាបាញ់ បាញ់លឺបាញ់យឺលឿនហ្នឹងហើយសាច់តែយើងតែយើងត្រូវមើលអាគុយដែរអាគុយខ្លះយើងបាញ់តែមួយផ្លែទៅហើយយើងក៏យកម៉ាស៊ីន Wash CCA នេះយកឆែកវាហើយមុននឹងយើងបញ្ចូលមុននឹងយើងជួសជុលយើងឆែក CCA សិនតើវាប្រមាណវាបានប្រមាណហើយមុនជួសជុលហើយយើងជួសជុលហើយហ្នឹងវាបានប្រមាណហ្នឹងហើយ អូខេបងប្អូនថ្ងៃនេះវាអត់ស្ូវមានអីច្រើនណាស់ដែរដែរណាចាំមានអីមកផ្សេងផ្សេងខ្ញុំអាប់ដេតថ្មីទៀតអូខេអរគុណច្រើនបងប្អូន